ព្រះ សម្មាសម្ពុទ្ធព្រះអង្គមានកលែងខ្លះព្រះអង្គមិនចាំបាច់បង្រៀនដល់ទៅអភិធម្មផងគ្រាន់តែព្រះអង្គលើកជានិទានខ្លះហ្នឹងបើអ្នកមានបញ្ញាក៏គួរយល់ដែរហ្នឹងហើយដូចជាព្រះអង្គលើកពីរឿងអឺក្មេងខ្វៀលគោហើយព្រាមម្នាក់ហ្នឹង គាត់ស្លាប់កូនដល់ស្លាប់កូនចិត្តយោបាយយកទៅដាក់មុខកន្លែងដុតហ្នឹងកន្លែងអាឡាហណៈមានន័យថាកន្លែងដុតសពកូនហ្នឹងហើយក៏ចេះតែយំរកូនកូនកូននៅទីណា ពុកយកមកដាក់ហើយកូនមកបរិភោគទៅហើយយំរហូតចឹងទៅហើយក្មេងហ្នឹងជាទេវបុត្រទេមននិមិត្តធ្វើជាក្មេងខ្វៀលគោ ហើយគោនឹងវាងាប់ដូច្នេះក៏យកស្មៅទៅអាគោងាប់នឹងស៊ីហើយចិត្តយំគោឲ្យគោគោឯងស៊ីទៅមិនក៏គោឯងមិនក្រោកសោះអញ្ចឹងដល់គាត់ឃើញក្មេងយំដាក់ស្មៅនឹងញុលញងមាត់គោអញ្ចឹងទៅគាត់ទៅមើលគាត់ថាអូនទូចយំធ្វើអីខ្ញុំយំព្រោះគោនេះវាមិនព្រមស៊ីស្មៅសោះដល់គាត់ដើរមើលទៅឈួតទេអីគោងាប់ឯណាចេះស៊ីហ៎អញ្ចឹងណា ដល់ពេលអញ្ចឹងក្មេងនឹងសួរផ្សាញ់វិញសួរថាចលមឯងយំតើឯងដែរមិញហ្នឹងយើងយំប្រុសកូនជាទីស្រឡាញ់របស់យើងនឹងស្លាប់ហើយចុះដាក់ស្អីនោះខាងមុខហ្នឹងថាដាក់ឲ្យកូនមកបរិភោគចិត្តកូនរបស់តើឯងនឹងនៅណាថាស្លាប់ហើយប៉ុន្តែថាសពនៅណាថាសពដុតខ្ទេចអីអឺចាំមើលយើងពីរនាក់នឹងណាឈួតជាងណោះ គោខ្ញុំងាប់វាអត់តន់លួយមាត់ទេមាត់វានៅតែវាស៊ីអត់កើតចុះទម្រាំតកូនតាឯងដុតខ្ទេចទៅហើយហ្នឹងសពហ្នឹងមាត់ហ្នឹងវាលាយអស់ហើយហ្នឹងស៊ីតាមណានឹងព្រះអង្គលើកនិទានប៉ុណ្ណឹងបើយើង មាន ការពិចារណាក៏គួរតែភ្ញាក់ដែរមែនទេមានចាំបាច់ដល់ទៅរៀនអភិធម្មវាច្រើនទេបើមនុស្សមានការគិតការពិចារណា ក៏អាចយល់ដែរថាវាមិនអាចទេប៉ុន្តែយើងស្ដាប់ប៉ុណ្ណឹងមកចុះគេគេត្រឹមតែដាក់រំលឹកគុណបានអត់ដូចមកថាណាបើត្រឹមដាក់រំលឹកគុណអត់អីណាដូចយើង ទៅថ្វាយផ្កាចំពោះពុទ្ធរូបអីអញ្ចឹងយើងដឹងហើយពុទ្ធអត់មានមកទទួលទេ ប៉ុន្តែបើយើងដាក់គ្រាន់តែតំណាងទឹកចិត្តនឹករលឹកគុណព្រះអង្គដែលព្រះអង្គបានសម្ដែងពធបើកផ្ងាមកឲ្យយើងសិក្សាឲ្យយើងបានហាត់ចិត្តយើងទៅបានមានភាពសុខស្ងប់អីចឹងអត់បញ្ហាអីទៅដាក់អីដាក់ទៅចង់ដាក់ផ្កាដាក់ទៅចង់ដាក់មាសដាក់ទៅអានឹងរឿងរបស់យើងជាការបញ្ជាក់នៅភាពកតញ្ញូរបស់យើងទេយើងអត់មានទៀមទាអីបន្ថែមទេហើយ មែនទែនទៅដូចអាធ្លាប់លើកឧទាហរណ៍អញ្ចឹងចេះតែសែនដាក់អីច្រើនច្រើនហ្នឹងដោយសារនៅមាន ជំនឿមួយថាវាដល់ណាបើសិនបើដឹងច្បាស់ថាវាអត់ដល់ណាយើងទោះបីយើងធ្វើក៏យើងមិនបំផ្លាញច្រើនយ៉ាងណាយ៉ាងច្រើនដាក់ផ្កាដាក់អីធម្មតានឹករលឹកគុណទៅណាណាឬក៏យើងធ្វើសេចក្តីល្អនៅកន្លែងនងដូចជាមុនប្រសងទៅ ដើម្បីប្រគេនប្រសងទៅឬក៏ យើងដាក់ទៀនដល់នរណាណាដើម្បីនឹកដល់គាត់ទៅពីព្រោះតេកណានុបទានដែលព្រះអង្គពង្រៀនហ្នឹងអត់មានរឿងឲ្យ direct ចំពោះអ្នកស្លាប់នឹងទេ គឺឲ្យនរណាដែលយើងដឹងថាទទួលបានដូចឲ្យប្រសងលោកទទួលបានឲ្យអ្នក ចាស់ទុំឲ្យអ្នកកំសត់ទូរគុតអីគឺសិតតែឲ្យទៅបានតែហ្មងបើគាត់តែយើងវាច្រឡំច្រើនណាពុពៈបរោះយើងទូនមានច្រើនឧទាហរណ៍ដូចជា ច្បាប់ទូមានកូនចៅអីអាត្មាដកបានមកឃ្លានៅក្នុងហ្នឹងអីគេអឺដូចយើងរអ្នកមើលទៅខាខុសខាងឪពុកខុសខាងម្ដាយអីចឹងទៅហើយក្នុងកំណាបហ្នឹងលោកដាក់ថាគ្រូទាយត្រូវណាស់កូនស្ដាប់មិនច្បាស់បែរទៅវន្តាអ្នកតាអរិយទេព្រះលបសាម៉ែឪអាត្មាមិនថ្វាយបង្គំណា ថាខុសខាងម៉ែខុសខាងឪគឺយើងវាអត់បានធ្វើតួនាទីជាកូនល្អនឹងឯងប៉ុន្តែដល់ពេលហើយអត់បានពយល់ទៅនោះខ្មោចយូរណាស់ហើយតែរឿងអ្នកស្លាប់នឹងឯងតាមពិតពាក្យថាខុសខាងម្ដាយពាក្យថាខុសខាងឪពុកនឹងគឺដោយសារតែកូននឹងមិនបានគោរពប្រតិបត្តិល្អចំពោះឪពុកម្ដាយនឹងឯងអញ្ចឹងទៅ រំលងឪពុកម្ដាយដែលកំពុងនៅរស់នឹងទៅដាក់តាមដុំថ្មដុំព្រៃទៀតហ៎ឃើញទេអញ្ចឹងបានកន្លែងហ្នឹងព្រោះហ៎ លោកឋានចាហ្នឹងអាកំណាប់កន្លែងហ្នឹងថា គ្រូទេត្រូវណាស់កូនស្ដាប់មិនច្បាស់បែរទៅវន្តាអ្នកតាអរិយទេព្រះលបសាម៉ែឪអាត្មាមិនថ្វាយបង្គំហួហួកន្លែងប៉ុន្តែពេលស្លាប់ហើយថ្វាយបង្គំនឹងនឹងទៅពេលនៅរួមមើលឃើញអញ្ចឹងអត់ត្រូវហ่าណាអានេះហួផុតអស់បាត់ហើយ ត្រូវហើយស្លាប់បានថ្វាយគុំហើយសែនជុកថ្វាយម្ដងមួយមួយមួយមានមានអង្គគាត់និយាយមិនថារឿងនៅនៅពោធិ៍សាត់ជាដូនម្នាក់ហ្នឹងគាត់លើគាត់ស្លាប់ហើយអឺប្តីគាត់ស្លាប់យូរហើយហើយទៅដល់ឆេងមេងម្ដងម្ដងគឺខ្សែនៅជ្រូក3 4អីចឹងណាហើយមានពេលមួយហ្នឹង ទៅសែនខាងមុខ ភ្នោប្តីគាត់ហ្នឹងហើយគាត់ចាស់ហើយអាយុ8ជាងហើយកាលហ្នឹងគាត់និយាយរឿងអន់ចិត្តផងឬក៏លេងផង ថ្មមិនដឹងទេព្រោះណានៅពេលដែលគេប៉ាយមុខភ្នោប្តីគាត់ហ្នឹងគាត់នឹងអង្គុយក្នុងអារោងចិត្តហ្នឹងគាត់និយាយអើអាអ្នកងាប់ឯងបើឲ្យជ្រូកម្ដង3 4អញនៅរស់មិនដែលបានក្បាលជ្រូកមួយទេ អានឹងមិនដឹងថាអានេះស្មាននិយាយឮតពីកូនគាត់មកនិយាយប្រាប់ទេកូនចៅគាត់មកនិយាយប្រាប់ទេអាចតែគាត់និយាយលេងឬក៏ប៉ុន្តែបើយើងយកមកវិភាគនឹងអ្នកដែលអាចហូបកើតគឺអ្នកនៅរស់នឹងឯងប៉ុន្តែហាក់ដូចជារំលងថ្មថាទោះបីថ្វាយជ្រូកប្រមាណក៏ដោយបើគេថ្វាយក្នុងនាមដឹងគុណថ្មអត់ហាមទៀតអញ្ចឹងក្នុងនាមដឹងគុណ ប៉ុន្តែនៅក្នុងអ្នកសែនទាំងឡាយនឹងច្រើនតែសុំដូចញោមលើកឡើងមិញអញ្ចឹងសុំឲ្យគាត់មកជួយអញ្ចេះសុំមកជួយអញ្ចឹងអញ្ចឹងបានសែនហើយចែកគ្នាអាណាបានចំោះអាណាបានកតុយវាមិនមែនរឿងគិតគាត់អីណាចែកមិនស្មើអន់ចិត្តគ្នាទេនឹងហើយដដើមគ្នារលៀបសការៈនឹងហើយចែកអត់ស្មើកុនទៀតណាអន់ចិត្តទៀតណាបានកតុយគេថាបានអីបានជើងមុខបានជើងក្រោយ សិតតែរឿងធាតពិតរឿងគិតខ្លួនឯងទាំងអស់អញ្ចឹងបានគេអាត្មាឃើញគេលេងរឿងអប់រំមួយវីដេអូអប់រំមួយអឺអឺទៅសែនខាងមុខភ្នោម្ដាយហ្នឹងប៉ិនដល់សែនវាមិនព្រមរស់ស៊ីមាន បានដូចគេចង់ទៅកោះធ្នោនឹងចោលមានមែនចាស់មានប៉ិតតាមានមែនទេណា មានតាហ្នឹងមានពិតអឺចេះទៅដូចថាពុកម្ដាយឥឡូវហ្នឹងគាត់រស់ស៊ីអត់បានដល់គាត់រស់ស៊ីអត់បានអញ្ចឹងគាត់ត្រូវទៅគាស់ដើម្បីលើកបដូរខុសទិសអាចក្បាលហ្នឹងទៀបអីចឹងគាត់ដូរទិសដូរអីចឹងទៅហើយមិនបានរុំសោតមិនបានអីអីចឹងត្រូវផ្លាស់ប្ដូរឡើងវិញមានមានចឹងដែរឥឡូវមិនអត់ទេត្រូវហើយដល់យើងសរុបមកវិញជាការដឹងគុណឬក៏គាត់តែចង់ទៅរស់ស៊ីមានបាន ផលប្រយោជន៍ខ្លួនឯងសុទ្ធឃើញទេអត់មានរឿងដឹងគុណអីទេ